អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយហើយដោយសារមួយរយៈនេះមានលោកការរវល់ពេកហើយណាមួយរវល់ធ្វើការទៀតហ្នឹងហើយអឺមានតែឆាត សួរខ្ញុំច្រើនតាក់ទងទៅនឹងរបៀបនៃការជួប NPC ឈ្មោះ Governor នៅពេច NOCD ហ្នឹងហើយតាមពិតរបៀបនៃការជួបនេះអឺមាន player ម្នាក់គាត់ប្រាប់ខ្ញុំដូចជាខ្ទង់ប្រហែលជាអឺមើលបើគិតទៅប្រហែលជាខ្ទង់ថ្ងៃទី9ទី10នេះហ្នឹងហើយគាត់ប្រាប់ថាជួប NPC ហ្នឹងយើងត្រូវទៅជួបតាមមួយណាមុនដើម្បីធ្វើការ cheat នៅការប្រើប្រាស់នៅកម្មវិធី WPE Pro មួយនេះដើម្បីជួបតានឹងបានណាអឺគ្រប់ NPC ទាំងអស់បើយើងចង់ជួបវាមានកូដវាក្បែរក្បែរនឹងទេអញ្ចឹងក៏យើងព្យាយាមជួបតាដែលមានកូដតាក់ទងវាចិត្តចិត្តហ្នឹងណាហ្នឹងហើយយើងអាចជួបវាបានហើយអូខេវីដេអូនេះខ្ញុំនឹងសូប្រាប់អ្នកទាំងអស់គ្នាប៉ុន្តែ មុននឹងចូលដល់ការបង្ហាញប្រាប់អ្នកទាំងអស់ពីរបៀបនៃការជួប NPC ជាងលូកាបណ្ណាហ្នឹងអ្នកទាំងអស់គ្នាត្រូវមានកម្មវិធី WPE Pro មួយនេះហើយកម្មវិធីមួយនេះគឺខ្ញុំដាក់ download free ទេដូចជាវីដេអូមុនមុនដែរអញ្ចឹងខ្ញុំសូមបង្ហាញបន្តិចអឺវីដេអូនេះគឺខ្ញុំបង្ហាញអ្នកទាំងអស់គ្នាពីរបៀបជួប NPC នេះដងចៃលូនេះនៅ daily ហើយ link download នៅពីក្រោមនេះនេះ link ហ្នឹងហើយអញ្ចឹងអ្នកទាំងអស់ចុច link មួយនេះមកវានឹងអាចធ្វើការទាញយកកម្មវិធីនេះបានហើយអញ្ចឹងខ្ញុំចង់បញ្ជាក់ដែរចំពោះវីដេអូដែលខ្ញុំកំពុង record នេះខ្ញុំតម្លាក់ link នេះនឹងឲ្យថាទេអញ្ចឹងរបៀបនៃការ download កម្មវិធីមួយនេះអ្នកទាំងអស់ត្រូវដឹងថាទី1អ្នកទាំងអស់ត្រូវធ្វើការបិទ defend របស់ Windows មុនសិនហ្នឹងហើយចូលមកនេះមកអឺបន្ទាប់មកទៀតចុចពាក្យ security នេះហ្នឹងហើយហើយអ្នកទាំងអស់ចូលមកកន្លែងនេះអ្នកទាំងអស់នេះធ្វើការចុចបែបនេះហើយបិទបែបនេះអស់អញ្ចឹងអានេះចុចនេះចោលហ្នឹងហើយបើយកបន្ទាប់ពីយើងធ្វើបែបនឹងរួច ចាំយើងធ្វើការទាញយកកម្មវិធី WPE Pro មួយនេះណាហើយដើម្បីធ្វើការ add កម្មវិធីចូលក្នុង system បានអ្នកទាំងអស់នេះត្រូវចុចចូលកន្លែងបាញ់ហ្នឹងមកនេះចុចចូលពីនេះនេះមកនឹងឲ្យធ្វើការ add វាដូចខ្ញុំចឹងមកអញ្ចឹងដល់ពេលអ្នកទាំងអស់គ្នាបិទកម្មវិធីនឹងរួច download កម្មវិធីនេះបានធ្វើការ add ដូចមិញនឹងមកវានឹងទទួលបានកម្មវិធីមួយនេះអញ្ចឹងអ្នកទាំងអស់ឲ្យទុកចោលលើនឹងទៀតក៏ Windows វាអត់ចាប់ឬក៏កម្មវិធីស្លាប់មីរោគវាអត់ចាប់ដែរណាអញ្ចឹងនេះជាការ recommend ទេ ធ្វើការបិទ defend window ឲ្យអស់បិទកម្មវិធីស្លាប់មេរោគឡើយនេះទៀតបើមានព្រោះថាចាំយើងធ្វើការ download កម្មវិធីនេះយកអញ្ចឹងរបៀបនៃការ download វាមានច្រើនណាស់ download អាច download ចេញពីជ្រោមនេះណាអាច download ចេញពីនេះកម្មវិធីអ៊ីនធឺណិតនេះឬមួយក៏អ្នកទាំងអស់នេះអាចធ្វើការ down តាម Firefox អញ្ចឹងអានឹងស៊ីសងលើអ្នកទាំងអស់នេះ down ទេ ហើយរបៀបនៃការ down ខ្ញុំមិនចាំបាច់ប្រាប់ទេអ្នកនរនេះហ្នឹងហើយបើក defense របស់កម្មវិធីទាំងអស់ហ្នឹងទៅគឺអាច down បានណាហើយអ្នកខ្លះក៏ down error ហើយក៏ឆាប់មកសួរខ្ញុំថារបៀបនៃការ down អាហ្នឹងគាត់យើងមើលខ្លួនឯងហើយមិនចាំបាច់ខ្ញុំប្រាប់ទៀតទេព្រោះសារម៉ាស៊ីនខ្ញុំនេះខ្ញុំបើកទាំងអស់ហ្មងខ្ញុំអត់ខ្វល់ទាំង functionality មិនទេអីទេអឺគឺខ្ញុំព្យាយាមបើកវាទាំងអស់ឲ្យតែ functionality ចង់បានគឺដាច់ខាត់ត្រូវវាតែបើកឲ្យខ្ញុំ down អញ្ចឹងណាអញ្ចឹងបានខ្ញុំងាយស្រួល down អូខេតោះឥឡូវកុំឲ្យខាតពេលយូរយើង ចូលទៅមើលរបៀបនៃការជួប NPC ទាំងអស់គ្នាអញ្ចឹងយើងត្រូវដឹងថានេះទីតាំង NPC ទាំងអស់ហ្នឹងមកអូចូលនឹងបាត់មែនអត់អីទេអឺអញ្ចឹង NPC មួយហ្នឹងគឺវានៅ ក្នុងប្រឡោះមួយនេះអញ្ចឹងដល់ពេលដែលយើងមកជួបវាមកវាត្រូវបានហាយហ្នឹងត្រូវបានហាយដោយ player ច្រើននេះឃើញទេនេះហាយបាត់ហើយឃើញអត់ឃើញទេនេះ ធម្មតាតានឹងចូលដៃនេះនេះបើយើងមើលនឹង map នេះនេះតាមួយនឹងចូលដៃនេះខ្ញុំចូលក្បែរតានឹងណាតែវាអត់ចាញ់ណាដោយសារវាមាន player ច្រើនពេកអូខេអញ្ចឹងដើម្បីជួបតានឹងបានអ្នកទាំងអស់គ្នាមកនេះមកអឺមកនឹងមកណានេះជួបតាមួយនេះហ្នឹងហើយជួបតាមួយនេះអញ្ចឹងដើម្បីឈិតរតានឹងបានអ្នកទាំងអស់ត្រូវបើកកម្មវិធី WPE Pro នេះដោយយកពាក្យ mouse តាមមកយកពាក្យ run and setter អូខេបែបហ្នឹងបន្ទាប់មកទៀត អ្នកទាំងអស់នេះចុច target អញ្ចឹងចាញ់រូបជា x ហើយហ្នឹងហើយហើយបន្តមកទៀត option នេះមកឬយកលើនេះអូខេប៉ណ្ណឹងមកហើយអ្នកទាំងអស់នេះធ្វើការចុច play នេះហ្នឹងហើយហើយចុចតានេះមួយអូខេអញ្ចឹងមកបានហើយអញ្ចឹងយើងចុចនេះមកអូខេប៉ណ្ណឹងមកសិនកូដចុចវាត្រូវអត់ត្រូវទេណាហ្នឹងហើយមួយទៀតត្រូវអត់ត្រូវហើយហ្វេលុបទាំងហ្នឹងអូខេប៉ណ្ណឹងមកយើង ដើរមកក្បែរតានឹងមកយើងដើរក្បែរមកក្បែរតានឹងមកនិយាយទៅដោយវីដេអូមុនមុនដែរគ្រាន់ថា NPC មួយណាដែលយើងអាចជួបតានឹងបានអឺខ្ញុំដូចជាឡាយទង់អីសុកហ្នឹងហើយអីហ្នឹងតែមានលេខយកក៏ប្រាប់ខ្ញុំថាអូខេជួបបែបហ្នឹងអញ្ចឹងមកជួបតានេះហើយយើងរាប់លេខវាអញ្ចឹងលេខវាទី7ទី1ទី2ទី3ទី4ទី5ទី6ទី7អញ្ចឹងនៅកន្លែងនេះអញ្ចឹងយើងធ្វើការរៀបកូដពីលេខ0រហូតដល់លេខ9អញ្ចឹងលេខ0 លេខ1លេខ2អូខេចឹងលេខ2នេះឃើញទេអឺខ្ញុំបញ្ជាក់តិចចំពោះកូដនេះវាអត់អឺអាស្រ័យទៅលើលេខ2លេខ1ទេសំខាន់ជាងគេគឺអ្នកទាំងអស់ទៅធ្វើការរាវអញ្ចឹងកន្លែងនេះពីលេខ0រហូតដល់លេខអឺ9ហ្នឹងហើយហើយពីអក្សរ A រហូតដល់អក្សរ F ហ្នឹងហើយអញ្ចឹងរាវលេខប្រហែលហ្នឹងទៅ100%អ្នកទាំងអស់គ្នានឹងបានជួបតានេះហ្នឹងហើយ អូខេអញ្ចឹងវីដេអូនេះខ្ញុំគ្រាន់តែសូប៉ុណ្្នឹងទេអញ្ចឹងអ្នកទាំងអស់គ្នាព្យាយាមធ្វើវាដោយខ្លួនឯងទៅប៉ុណ្្នឹងហើយខ្ញុំគិតថាអ្នកទាំងអស់គ្នាដែលអាចជួបតាអឺ NBC នៅខ្ជូនៅ Daily បានអញ្ចឹងចំពោះវីដេអូនេះក៏អ្នកទាំងអស់គ្នាអាចធ្វើការជួប NBC មួយនឹងដែរអឺមួយរយៈនេះដោយសារខ្ញុំមិនដឹងថាមូលហេតុអីដែរបានជាបាត់តាហ្នឹងអឺដូចឆ្នាំឆ្នាំមុនអីតាជាង Do Governor នេះគឺអត់ដែរបាត់ទេប៉ុន្តែ ដល់ពេលដែលយើងប្រើកម្មវិធីមួយចំនួន Chit C Privat ស្រាប់តែបានតែមួយរយៈតា NBC មួយហ្នឹងក៏បាត់អញ្ចឹងមួយមួយក៏ចាប់ដើមធ្វើក្បែរអត់បានអញ្ចឹងវីដេអូនេះខ្ញុំសង្ឃឹមថាអាចជួយអ្នកទាំងអស់គ្នាបានហើយអរគុណផងដែរចំពោះគ្នាយើងមួយចំនួនហើយគាត់ដឹងពីវិធីសាស្ត្រនៃការជួបហ្នឹងហើយគាត់ព្យាយាម share ព័ត៌មានហ្នឹងមកខ្ញុំហ្នឹងហើយអីតាមពិតខ្ញុំចង់ផុសតាំងពីថ្ងៃសៅរ៍ប៉ុន្តែដោយសារខ្ញុំរវល់ពេកខ្ញុំគិតថាថ្ងៃសៅរ៍ទឹកខ្ញុំតនេហើយប៉ុន្តែពេលបច្ចុប្បន្នមានតនេណាកន្លែងការងារគេថែមម៉ោងសៅរ៍ទឹកឲ្យធ្វើទៀតអញ្ចឹងខ្ញុំទប់ចប់អឺកម្មរៀនចប់ម៉ោងប្រហែលជាម៉ោង2:10កន្លះ អញ្ចឹងខ្ញុំ record វីដេអូនេះផងអីផងអញ្ចឹងឥឡូវដល់ឡូវម៉ោង1ជាងហើយអត់បានញ៉ាំបាយទេអញ្ចឹងខ្ញុំគិតថាខ្ញុំ record ចប់ខ្ញុំរែនតែចប់ខ្ញុំនឹងធ្វើការផុសក្នុង YouTube រួចបាទខ្ញុំចាប់ផ្ដើមចត់ក្រមញ៉ាំបាយហ្នឹងហើយហើយខ្ញុំសូមបញ្ជាក់តិចណាអឺអ្នកទាំងអស់គ្នាអាចចូលមកក្នុង channel YouTube ខ្ញុំហើយអ្នកទាំងអស់គ្នាធ្វើការចុច subscribe ផងហ្នឹងហើយ subscribe លើ channel subscribe លើ channel វីដេអូខ្ញុំហ្នឹងហើយ នៅពេលដែលខ្ញុំផុសវីដេអូអីថ្មីថ្មីអ្នកទាំងអស់គ្នាទទួលបានអានេះដោយសារខ្ញុំជាម្ចាស់ channel កន្លែងកន្លែងនេះវាមានពាក្យ subscribe ទេអញ្ចឹងបើសិនជាករណីខ្ញុំមិនជាម្ចាស់ channel អញ្ចឹងកន្លែងនេះវាមានពាក្យ subscribe ហើយអញ្ចឹងអ្នកទាំងអស់ចុច subscribe ហើយចុចរូបកណ្ដឹងទៅវីដេអូណាថ្មីថ្មីដែលខ្ញុំផុសមកអ្នកទាំងអស់គ្នានឹងទទួលបានមុនគេតែម្ដងហ្នឹងហើយវាមាន mistake alert អញ្ចឹងអឺអានេះគ្រាន់តែថាទី1វាអាចជួយ control នៅការ view របស់ខ្ញុំ ទី2នៅពេលអ្នកទាំងអស់គ្នាចង់ចេះកម្មវិធីអីថ្មីប្លែកអញ្ចឹងនៅពេលដែលខ្ញុំមានខ្ញុំនឹងចាប់ផ្ដើមបញ្ចេញឲ្យអ្នកទាំងអស់គ្នាមើលណា ហើយខ្ញុំក៏អរគុណផងដែរចំពោះការគ្រប់គ្រងកន្លងមកហ្នឹងហើយអូខេអរគុណអ្នកទាំងអស់គ្នាចំពោះការ subscribe ហើយនឹងជួយ view នៅ channel ខ្ញុំហើយខ្ញុំហ៊ាននិយាយថាតាំងពី YouTube បិទ monetize មកអ្នក YouTube ភាគច្រើនគឺគាត់បានបដូរទៅចាប់កាន់ page វិញដោយសារ page idol ចំណូលបាន YouTube ពេលបច្ចុប្បន្នគឺអត់មានចំណូលទេនិយាយត្រង់ហ្នឹងហើយអូខេអញ្ចឹងចំពោះវីដេអូមានប៉ុណ្្នឹងណាហ្នឹងហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអាចធ្វើបានដូចខ្ញុំអូខេអរគុណបាយបាយ